ចេះដឹងរឿងគេគ្រប់សពចេះទាំងធ្វើជាអ្នកកាត់ក្តីម្ដងនៅខាងនេះម្ដងក៏ឃើញនៅខាងនោះរៀបរាប់ទ្រឹស្ដីពេញពងខ្លះក៏ឆ្លោះចង់ប្តឹងចង់វាយស៊ីត្រាវរឿងគេតាគេឲ្យប្រាក់ខា ខ្លាំងណាស់មករៀនឡាយលក់លេទៅណាហាអើហាអើយហាអើហាអើយហាអើហាអើយហាអើហាអើយសួរតែខំនោះខំបានប្រាក់ខៃឬអត់ឲ្យតែពេលជុំគ្នាខំប្រឹងចាក់ឌីមិនហត់ចេញវិភាចេញវេកញ៉ៃខំចូលទួលឡើងកំសត់លី ទៅក៏មានតែខ្លះស្ដាប់នឹងចត់បែក អូស្ទឹងក្អាច់មួយទឹកជាក្អាច់ដប់លឺហើយគួរឲ្យស្អប់លេងចង់រាប់មនុស្សអីបែបហ្នឹងណយណយណយ Kene តែខំនោះខំបានប្រាក់ខៃឬអត់ឲ្យតែពេលជុំគ្នាខំទាំងចាក់នេះមិនហត់ចេញវិភាចេញវេកញ៉ៃខំចូលទួលឡើងកំសត់លាយកាយឬក៏មានតែខ្លះស្ដាប់នឹងចត់បែកអូស្ទឹងក៏អាចមួយទៅជាក្អែកដប់លឺហើយគូឲ្យស្អប់លេងចង់រាប់មនុស្សអីបែបហ្នឹង